គេបងអីគេឲ្យឃើញបងអញទូចបែរចង់ធ្វើស៊ីបងអញមែនកុំភ្លេចកត់ឈ្មោះអញទុកផងណាតិចទៀតឲ្យស្គាល់ថាអញណាគេតោះយើអីគេអីស្អីគេពួកឯងណាគេហើយបាញ់កំភ្លើងអីគេហ៎ហើយដឹងទឹកដីនឹងទឹកដីណាគេអត់អាស្គាល់ទាំងតាឯងមែនហ៎ពួកឯងចង់ផងអាលាមែនអើសិនចោះអាយចាំមកយកវិញផងតែតាអញខ្វះឈាមយូរហើយ à, Ke khi mùa ấy mulai coba ra. Ờ. Chồng mới anh ơi bây giờ bánh so là khao này mà. Ai mới bánh so là khao à. Sao lại bọc chơi bọc bọc mày anh đấy à? Ngọt quá ơi, mày còn chơi lên dẻo món nữa. កាប់ណាឈ្នះងាប់ហើយអាបុកទៅភ្លើភ្លើចឹងបុកមួយអញដែរអាឡងកតឿអីគេឯងសមត្ថភាពគេបុកចឹងតបក្មេងទុំចេះលេងយ៉ាហ្នឹងហើយហើយមិនបើ ច្បាស់មែនទៅហឹមធ្វើម៉េចអាវ៉ាវាបុកច្បាស់ចងប់អាអឺលុយវាលុយយឺតយឺតដល់អញយកទៅឲ្យវាក៏បានដែរ ha ghê trồi thế này lôi lôi với ừ, đỏ vàng nha Đấy, ngồi nói cho dưới chớn nè đây mày à lên nhỉ lên mẹ bọc tới mày à khai mình lôi anh men à mình cho có mày à khai mình lôi anh men trời cái gì cái gì cái gì ui ôi ôi ôi trời tám mươi nga vào đây ôi ôi ôi cài bò tao ôi tay sẵn con đi lên phỏ nó rồi chúng ta chưa cho ở đây ពីមនីខាក្លោកក្នុងកម្មវិធី KMID ឯងអត់គិតខំប្រឹងរៀនខំអីឯងគិតដើរលេងឯងចោដើរលេងដើរលេងដែរបងចង់ធ្វើហ្គេមមែនកុំដើរលេងអត់ប្រយោជន៍ទេខំប្រឹងមើលភៅមើលរៀនគឺសិស្សល្អម៉ែយ៉ាហើយមកនឹងចូល ណែបញ្ញាយកលុយទៅរៀនតែបានលុយមកណាខ្ញុំដែររស់ស៊ីអីបុកយ៉ាមកលុយហ្នឹងហើយទៅកន្លែងបុកយ៉ាហ្នឹងហើយប្រយ័ត្នគេវាយពួកហ្នឹងកាចកាចណាវាយហើយណាគេវាយណាគេខ្ញុំវាយគេមិនទៅវាយគេវិញគ្នាបងប្អូនបើប៊ីតារាហ្នឹងនិយាយមកលេងបុកយ៉ាមកខ្ញុំលេងវាសន្តីថ្ងៃពេកទៅខ្ញុំដាក់មកនេះអាក្របយ៉ាហ្នឹងផុស 3ក្បាលដែរសន្លប់កាច់មួយនឹងទៅបាយហើយនឹងបាយចិត្តបាទលុយឲ្យបញ្ញាទៅរៀនទៀតអូយហ៊ានឯងយកតែគ្នាវាមកវិញចប់វាវាយឯងអត់ដឹងធ្វើអីវាចេញផងមានដៃមានជើងនៅគ្នាសោះនឹងធ្វើនិយាយដូចខ្លាចគេខ្លាំងទៅខ្លាំងឯងអត់គិតខំប្រឹងហ៊ានខំឲ្យដូចប្អូននេះខំថ្ងៃថ្ងៃមើលភៅអានេះវាឡើងឥឡូវមើលទី11នេះសាហាវរៀនទីម៉ាននេះទី4មើលភៅពេញទី1 ទៅវាយនេះសើហ៎មកបដៅខ្ញុំមានណាជ្រុលហ៎សើជ្រុលបដៅខ្ញុំអីយល់ហត់ដងអីផងទៅបដៅទៅអត់អីរៀនបញ្ញាឯងកុំធ្វើដូចអភិត្រូលលឺអត់លឺតើបងនៅផ្ទះខំប្រឹងរៀនណាវាដល់លេងកັບចាក់អត់ល្អទេបាទមកទីទៀតគេវាយវាឲ្យបតជួយតែគេវាយអត់ជួយហ្មងអឺសង្សារទេមកប្រយឡូអូន ជួបគ្នាមែនបានតាដល់ហើយយ៉ាងស្លៀកពាក់អត់បានហើយបាយក្អប់បាយក្អប់ដើម្បីទៅបួតគេយកបានហើយបាយបាយស្អីគេអាយយើងដល់គេមើលបងខ្ញុំទៅបុកយាណាក្មេងណាវាយប៉ាខ្ញុំគ្រាប់យានឹងបែកហើយសួរថ្ងៃមើលមកតាមយាហ្នឹងអាណាគេខាងខ្ញុំថ្ងៃទៀតអាឡាអត់មានរូបវាខ្ញុំមានបង ពួកអាណាក៏ប្រហើនមែននៅម្ដុំហ្នឹងមានអាណាខ្លាំងជាងវាទៀតបងខ្ញុំគិតថាមានតែមួយថ្ងៃឯងហើយមានអាគេខ្លាំងជាងមួយថ្ងៃទៀតវាហ៊ានវាយក្បាលខ្ញុំនេះពីក្មេងឯងហើយឯងប្រប៉ុណ្ណាណៃនេះឯងឲ្យវាវាយបានចឹងជួយខ្ញុំធ្វើម៉េចបើខ្ញុំឥឡូវបុកបុកពយានេះខ្ញុំមានឲ្យលុយវាវាដាក់ខ្ញុំមកគ្រាប់ពយាខ្ញុំដេកតែអើយបើនឹងអញទៅពីអ្នកត្រាខ្ញុំអីឯង តែបងអាមួយហ្នឹងវាតូចមែនតែតូចខ្លឹមហ្មងអើយបើរឿងហ្នឹងអញទៅពីណាត្រាគ្មានរឿងអីកើតឡើងអើយអើយបាយមែនណាហេតុការហ្នឹងអាដឹងឯងបាយនិយាយលុយមែនបាទទៅជួយខ្ញុំបាត់ប្រយោជន៍មែនណាមាននឹងគ្រប់ហើយខំគ្នាដូចគេគ្នាឯងខំគ្នាដែរបានក៏ឲ្យរឿងប៉ុណ្ណឹងឯងដោះស្រាយមិនចាញ់ហ៎ ហើយឯប៉ុណ្ណឹងឲ្យក្មេងវាយបានបងខ្ញុំបើសិនខ្ញុំជះក្បាលជន់ដីមិនបានបាច់ហៅឈ្មោះខ្ញុំទៀតទេដោះយកវាដេកក្បាលចេញថ្ងៃនេះធ្វើគេដែរអញឃើញគ្នាឲ្យបាយក្បាលអត់រឿងប៉ុណ្ណឹងដោះស្រាយចាញ់បាច់ធ្វើប្អូនអញទេ ប្រាក់ណាអត់ដូចមួកមេទេហើយថ្ងៃមកឲ្យយកមួកអញទៅណាយកទៅមួយបងមកពីជាយកអត់ចេះប្រាប់សោះឯងទៅមេអញនៅខ្លួនអើអញឆ្ងល់ដែរប៉ុណ្ណាណីឲ្យក្មេងវាយបានទេបងខ្ញុំមិនដឹងវាវាយខ្ញុំណាអឡើយតែឲ្យលុយវាខ្ញុំសុំវាដាក់ខ្ញុំគ្រាប់វិជាបែកក្បាលខ្ញុំមិនដឹងហើយអានេះវាទៅអង្គុយប្រភ្លើមនេះឯងងាប់ហ่ะ បាយធ្វើតែម៉ាក់ម៉ាក់ហ្នឹងគេយកទឹកដីឲ្យបាត់លើអីទឹកដីហ៎ឲ្យគេវាយទៀតដបងខ្ញុំមកបើជួបវាលើក្រោយខ្ញុំធាក់ក្បាលវាជន់នឹងដីហ្មងអើរឿងហ្នឹងវាត្រូវតែអញ្ចឹងអីគ្រូឲ្យប្អូនអញគេពិបាកចិត្តគេវាយអញបែកក្បាលមួយទាំងមូលហើយអង្គុយមើលទូរស័ព្ទដូចសុបាយអមហ៎ហើយមើលគេបងអង្គុយមើលក្រេវាយមួយជប៉ុនក្នុង app Comedy អីគេបងមើលរឿងក្រេអីគេ app Comedy អីគេ app Comedy គឺជា app មើលរឿងទូទៅជាផ្សេងមាន subtitle មានមានកំ pl ែងមានអីហ៎មានមកចប់រឿងអីក៏មានដែរដល់ Hollywood ខ្ញុំអត់ដឹងដល់ដល់ដល់ឲ្យវា download មួយទុកមួយដែរមើលអស់គ្នាមកហើយ down ហើយជាផ្សេងមានកម្មវិធី Comedy ខ្លះខ្លួនអីគេ Comedy ខ្លះខ្លួនកម្មវិធីអាហ្នឹងមានវ័នទេមានវ័នដូចជាកប់ណាលយលយលយលយ Honda Beat 2021 ហើយនឹងទូរស័ព្ទ12វត្តចាំខែជាច្រើនសន្ធឹកសន្ធប់ទៀតរលកកាន់តែច្រើនមានឱកាសធ្វើជាម្ចាស់នៃរង្វាន់ធំក៏មានកាន់តែច្រើនប្រមួយនឹងរង្វាន់ច្រើនទៀតកប់សេរីអែមដល់លុយមួយចឹងបងអាមួយនឹងតាវាយបងថ្ងៃមុនអូអូអាហ្នឹងមែនអាហ្នឹងមែនតាបងអាហ្នឹងតា ឲ្យវាវាយបានដែរហេខុនកុកសាច់មិនអាហ្នឹងខ្លាំងណាស់ខ្ញុំខ្ញុំអាឡៃតែនិយាយនិយាយឲ្យលុយវាដាក់ខ្ញុំគ្រប់យកម៉ាំងប្រកាច់បងសាហាវអាហ្នឹងតែក្លឹមមកវារត់ដាក់ក្បាលខ្ញុំទេតាតែខ្ញុំរត់តន់ឥឡូវឥឡូវអញនៅនឹងអាចធ្វើវាចាញ់អត់ក្មេងក៏ប៉ុណ្្នឹងសោះឲ្យវាយបានដែរអឺដៃអាកូនឆ្កែហើយបោកបានអត់ពីណាចុះពួយណាគេនេះកែមិន ហើយបើចាំឈាមក្បាលអញឯសាណាគេឯងនឹងឯងធ្វើឈាមក្បាលអញអូគេបងឯគេហ៎ឯឃើញបងអញទូចបែចង់ធ្វើស៊ីបងអញមែនកុំភ្លេចកត់ឈ្មោះអញទុកផងណាតិចទៀតឯងស្គាល់ថាអញណាគេឯងតោះយើឯគេឯស្អីគេ អូឯងណាគេឯងមកបាញ់កំភ្លើងអីគេហ៎ឯងដឹងទឹកដីនឹងទឹកដីណាគេអត់អាស្គាល់តាំងតើឯងមែនហ៎ពួកឯងស្អីគេមកបាញ់កំភ្លើងនៅទឹកដីអញហ្នឹងពួកឯងចង់ផងអាលាមែនហ៎ពួកឯងសម័យធំអីឬក៏ឯងច្រឡំនេះឬមួយក៏អត់តន់ស្គាល់អញណែឯងអោយសិនចោះឯងចាំមកយកវិញ thôi ខ្វះឈាមយូរហើយអេចុះណាគេបាញ់កាភ្លើក៏ឆ្លើយមែនទៅពួកអាឆ្កែគេស៊ីដល់បាញ់ឯមកពីណាអុចប្រៃនៅនឹងខ្យល់ពេកចុះនៅនឹងអត់ឯងអុចឯងមើលខ្យល់ទេគេអាបងប្អូនមានរត់ពួនចឹងមែនឯងឡើងលីងនោមតោះបងអត់ប្រយោជន៍មែនឯងនេះកាន់